បាទជាបឋមខ្ញុំមកកណាខ្ញុំបាទជីមសុផាតសូមនមស្ការប្រថ្វាយបង្គំចំពោះប្រធារានុធិរៈគ្រប់ព្រះអង្គហើយជម្រាបសួរបងប្អូនពុកម៉ែតាំងក្នុងនិងក្រៅប្រទេសផ្សាយចេញពីប្រទេសថៃអឺផ្សាយចេញពីសហរដ្ឋអាមេរិកបាទអត់ទោសម៉ោង9នៅទីនេះ បាទម៉ោង9:10នាទីនៅទីនេះ បាទនៅច្រឡំប្រទេសថៃបាទបាទហើយលោកសុផាតបាទជម្រាបសួរ បងហើយបងប្អូនទាំងអស់គ្នាសង្ឃឹមថាពុកម៉ែបងប្អូនសុខសប្បាយហើយខ្ញុំដាក់ទូរស័ព្ទទៅហ្នឹងដើម្បីមើល comment ឥឡូវនេះបាន43នាក់ហើយ43នាក់បងប្អូនជួយ share បន្តផងខ្ញុំនៅទីនេះ គឺចាប់ផ្ដើមផ្សាយចេញពី CPU កន្លែង live ផ្ទាល់ថ្មីរបស់ខ្ញុំបាទហើយនៅទីនេះខ្ញុំមានតងជាតិខ្មែរនិងតងជាតិ កៀងបាទទឹកជាតិអាមេរិកហើយខ្ញុំនឹងចាំមើលខ្ញុំនឹងរកទិញតង់ជាតិតំណាងឲ្យខេត្តរដ្ឋបាទតិចសាសនេះមួយទៀតបាទវាមាននៅនៅសហរដ្ឋអាមេរិកនេះគឺមានមានតង់ជាតិបាទពីរដ្ឋមួយទៅរដ្ឋមួយមានតង់ជាតិតំណាងឲ្យរដ្ឋនីមួយៗអញ្ចឹងដូចរដ្ឋតិចសាសនេះគឺតង់ជាតិមួយទៀតអញ្ចឹងខ្ញុំនឹងទិញមួយទៀតហើយបើសិនតែមានតង់ជាតិសាសនា គឺយើងបានដាក់មួយទៀតបាទដើម្បីឲ្យបាន4នៅក្នុងកន្លែងខ្ញុំផ្សាយផ្ទាល់ចេញពីរដ្ឋតិចសាសទីក្រុង Houston បាទហើយបងប្អូនទាំងអស់គ្នាស្វាគមន៍បាទសួស្តីបងប្អូនសុផាតកំភ្លេចទទួលមិត្តម្នាក់ឈ្មោះហងគាត់នៅរដ្ឋតិចសាសអូបាទអរគុណច្រើនឥឡូវចាំមកផ្លេតណាគាត់ឈ្មោះឥឡូវចាំមកផ្លេតខ្ញុំថតថតទុកសិន ព្រោះខ្ញុំច្រើនពេលច្រើនខ្ញុំអត់បានទៅមើល comment ទៅភ្លេចណាបាទលើចាំមកភ្លេចគាត់ថាឲ្យទទួលមិត្តអីគេទៅណាបាត់ហើយមិញទៅលើបាត់ហើយនេះឈប់ចាំមកភ្លេចហ្នឹងបាទនេះឈ្មោះគាត់ឈប់អូខេឥឡូវខ្ញុំថតឈ្មោះទុកបាទគាត់អោយទទួលគាត់ ផងគាត់នៅខាងតិចសាសដែរបើបានឆ្កល់តិចសាសគឺយើង បានគ្នា ដើម្បីធ្វើសកម្មភាពបន្ត សម្រាប់ប្រទេសជាតិរបស់យើងទៅមុខទៀតអញ្ចឹងខ្ញុំអូ comment ទៅមុខទៀតសិនអូអូអូអូទៅអត់អូខេបាទប៉ុណ្ណេះដាក់ប៉ុណ្ណេះបាទដាក់ប៉ុណ្ណេះហើយបងប្អូនមើលតាមកញ្ចក់កុំព្យូទ័រអញ្ចឹងច្បាស់ល្អហ៎បងប្អូនច្បាស់ល្អបាទច្បាស់ខ្ញុំគិតថាខ្ញុំមើលឃើញខ្លួនឯងច្បាស់ល្អហើយមើលទៅមុខ ជ្រះល្អទៀតល្អជាងទូរស័ព្ទបាទពលឺស្អាតបាទហើយក៏សំឡេងនឹងខ្ញុំសង្ឃឹមថាបងប្អូនឮសំឡេងច្បាស់បាទបាទឮសំឡេងច្បាស់ណា បាទអរគុណច្រើនបង ប្រុសបងបាទគាត់បាទគាត់គ្រប់គ្រងគណៈបកភ្លើងទៀនដែលគាត់តាំង profile គឺភ្លើងទៀនបាទហើយថ្ងៃនេះខ្ញុំអត់មានអីច្រើនទេប៉ុន្តែគាត់អ្វីដែលខ្ញុំចង់លើកថ្ងៃនេះអូអរគុណច្រើនបាទ គាត់គ្រប់ត្រួតប្អូនដែរអូអរគុណច្រើនអូអូផ្លេចមើលបងបងសុគន្ធរៈឡងបងជម្រាបសួរផ្លេចមើលឃើញអូនឹងហើយចូលរួមរំលែកទុកព្រះអង្គព្រះអង្គអីដែលទទួលសុគតថ្មីថ្មី នេះ បាទបងឡងគាត់តាំងរូបព្រះអង្គទៅខ្ញុំមើលអត់បានមើលឈ្មោះបាទមិញនេះគេចុចអានេះ អូពួកខ្ញុំអត់ចេះសៀទៀតចាំផ្លែតបង្រៀនប្រពន្ធឲ្យចេះសៀតិចនេះគេចូលដល់នេះណាចាំនេះណងទៀតបរៀនតិចឲ្យកុំឲ្យល្ងងនេះយើងយើងចុចដល់នេះនេះវាលូតអានេះលូតមកនេះមកនេះអារូបមនុស្សនេះអូយើងដាក់ក្រុមណាចុចខៀវខៀវខៀវខៀវទៅអូសទៅប្រពន្ធ បារីនគេចង់សៀឲ្យប្តីប៉ុន្តែអត់ចេះសៀដូចយ៉ាប់ដែរបាទចេះសៀសៀអត់ចេះសៀអញ្ចឹងប្រាប់វិធីគាត់ឲ្យគាត់ជួយសៀដើម្បីឲ្យបងប្អូនឲ្យនៅនៅមួយប្តីជាង4ឆ្នាំអត់មិនមែន4ឆ្នាំទេទិតមើលតាំងពីឆ្នាំ2014ឡាយហើយប្រពន្ធអត់ចេះសៀមិនមែនប្រអប់ទេគាត់ចេះសៀធម្មតាបានប៉ុន្តែគាត់អត់ចេះសៀដាក់ group ដាក់អីក៏អត់ចេះហើយក្នុងបោះ ប្រពន្ធខ្ញុំហ្នឹងក៏គ្រប់ច្រើនដែរបើសិនតែគាត់ចេះសៀអាហ្នឹងដូចជួយប្តីអញ្ចឹងប្រម៉ូតឲ្យប្តីដល់គាត់អត់ចេះទៅអញ្ចឹងតើតែបរៀនគាត់បាក់បរៀនម្ដងពីរដងគាត់ចេះសៀទៅថ្ងៃក្រោយយើងអត់ហាត់សៀខ្លួនឯងទេប្រពន្ធឯកូនឯជួយសៀទៅអាចមានបងប្អូនឥឡូវ70នាក់ហើយបាទនឹងបងបងឡងឲ្យអរគុណបងប្អូនយើងអរគ្នាថ្ងៃនេះថ្ងៃនេះក៏ដូចជាយើង ទទួល បាន ដំណឹងហើយបងប្អូនណាដំណឹងមកដូចឮថាអីគេទេដែល ដេមដាមឲ្យអ៊ុយក្រែនថ្ងៃមុនអូបងប្អូនមានដឹងហើយណាគេដេមដាមឲ្យអ៊ុយក្រែនហើយនឹងអឺអឺភូមាភូមាបងប្អូនចាំយាយម្នាក់ហ្នឹងឯងបាទថ្ងៃហ្នឹងយើងចូលវិធានបတ်ច្រឡោក ច្រឡំសិនទៅព្រោះខ្ញុំមិនបានព្រៀងទុកថាត្រូវនិយាយពីណាតណាឲ្យជាប់លប់ទេអញ្ចឹងយើងនឹកឃើញកន្លែងណា យើងនិយាយកន្លែងហ្នឹងសិនបាទគាត់ផ្ដាំតាមបងអោយប្រាប់ប្អូន អេតគាត់ជាមិត្តផង បាទអរគុណច្រើនបងបងឡងបងអរគុណបងបាទហើយបងកំភ្លេចជួបគ្នាថ្ងៃហ៊ុនសែនមកដល់អីគេសេតវិមានអឺកន្លែងកន្លែងណាទេខ្ញុំមិនសូវស្គាល់ទេប៉ុន្តែសង្ឃឹមថាបានជួបបងបងនៅកន្លែងបាតកម្មប្រឆាំងវត្តមានហ៊ុនសែននៅថ្ងៃខាងមុខនេះ ក្នុងខែឧសភាថ្ងៃទី12 13ហ្នឹងអញ្ចឹងសង្ឃឹមថា ហ្នឹងហើយហ៊ុនវៀតណាមអូលឺបាទលឺចាំទៅហើយបងប្រុសបងហ្នឹងហើយហើយសង្ឃឹមថាជួបបងឡងជួបបងសេងរតនាជាលើកទី1នៅកន្លែងបាតកម្មតាចោះបាទនឹងមានបងប្អូន ខ្មែរយើងជាច្រើនទៀតហើយខ្ញុំមកខ្ញុំអត់បញ្ហាទេនៅទីនេះអឺមានត្រៀមជួយទិញ ព័ត៌មានមិនពិតទេបងអូនអបើព័ត៌មានពិតយើងក៏តាមនឹងណាបងបាទបើព័ត៌មានមិនពិតយើងក៏តាមនឹងប៉ុន្តែបើហ៊ុនសែនមកមែនយើងត្រៀមបាទបាទអឺបាទបើតាហ៊ុនសែនមកមែនយើងត្រៀមប៉ុន្តែបើព័ត៌មានមិនពិតយើងរំសាយយើងយើងមិនបាច់ចាំទៅ បាទហ្នឹងហើយហ៊ុនស៊ីណាតហ្នឹងហើយតិចទៀតចូលណាមីបាទចូលតិចទៀតចូលអញ្ចឹងបើសិនតែពិតខ្ញុំសប្បាយរីរាទៅ បាតកម្មបណ្ដេញពួកកុម្មុយនីសពួកផ្ដាច់ការដូចហ៊ុនសែនហ្នឹងកុំអោយចូលទឹកដីប្រទេសដែលប្រជាធិបតេយ្យកុំអោយមានមុខមានមាត់អញ្ចឹងបើបើឆ្នាំហ្នឹងហ៊ុនសែនធ្វើជាប្រធានអាស៊ានទាំងមូលណាឥឡូវជិតចប់ហើយនៅតែប្រហែលខែទៀតហ៊ុនសែនហ៊ុនសែននិយាយសំដៅសមិទ្ធផលរបស់ហ៊ុនសែនដែល បានធ្វើជាប្រធានអាស៊ានមួយឆ្នាំហ្នឹងគឺអត់ប្រយោជន៍ទេណាទៅភូមិមេថ្ងៃមុនបរាជ័យ អចង់មកប្រជុំនៅអាមេរិកប្រាជ័យគេគេរំសាយគេគេគេគេលុបចោលបាទហើយបើបើព័ត៌មាននឹងមិនពិតទៀតមានន័យថាហ៊ុនសែនមួយអាណត្តិដែលជាប្រធាន អាស៊ានហ្នឹងគឺអត់ប្រយោជន៍អត់មានបានសាច់កាយទេឥឡូវនេះជិតចប់ហើយបាទឥឡូវជិតចប់ហើយព្រោះនៅប្រហែលខែទៀតគឺអាណត្តិអាស៊ានប្រធានអាស៊ានអឺសម្ដេចដៃចៅហ្នឹងគឺចប់ហើយបាទចប់អញ្ចឹង អត់មានឃើញស្នាដៃអីបន្តិចណាសម្រាប់ក្នុង នាមជាប្រធានអាស៊ានណាអត់មានតែសោះសំបីតែប្រជុំអាស៊ានជំរាបសួរបេះដូងអ្នកស្នេហាជាតិអូជំរាបសួរអឺលោកអ៊ំបាទជំលោកអ៊ំជំទាវម៉ៃបាទជួបគ្នានៅវត្តម្សិលមិញបាទលោកអ៊ំបាទអរគុណច្រើនសម្រាប់ការជួយផ្គត់ផ្គង់មកដល់រូបក្មួយបាទអរគុណច្រើនលោកអ៊ំបាទអ៊ំស្រីបាទលោកអ៊ំនៅចិត្តចិត្តនេះដែរទេ បាទ អរគុណអញ្ចឹងយើងក៏លេចមើលបើសិនតែអឺថ្ងៃទី13ឧសភាខាងមុខនេះហ៊ុនសែនគឺព័ត៌មានមិនពិតទេ គឺច្បាស់អូអញ្ចឹងណាអូអូខេបងបងឡងបងបាទអរគុណច្រើនបងបាទបាទហ្នឹងហើយបើព័ត៌មានមិនពិតអាហ្នឹងយើងតាមនឹងចុះបង បាទហ្នឹងហើយអញ្ចឹង ពេលខ្លះយើងត្រូវយកព័ត៌មានពិតយកមកនិយាយបាទកុំអោយខូចគេហៅថាអឺបណ្ដាញសង្គមយើងចែកចាយគឺយើងត្រូវព័ត៌មានពិត បាទព័ត៌មានមិនពិតគឺយើងអឺខ្ញុំមិនដែលចែករំលែកនៅព័ត៌មានមិនពិតទេព្រោះខ្ញុំខ្លាច Facebook ជាពិសេសគឺបញ្ហាក្រុមហ៊ុន Facebook ហ្នឹងក៏វាធ្វើទុកដែរហើយដូច Facebook របស់ខ្ញុំអញ្ចឹងគឺបាទដូច Facebook របស់ខ្ញុំអញ្ចឹងគឺ បើសិនតែផុសរូបខ្លួនឯងមិនពាក់ព័ន្ធនឹងព័ត៌មាន គឺគេអត់ដែលប្លុកហ៎ប៉ុន្តែបើខ្ញុំផុសយករូបអ្នកដតីផុសដូចជារូបគេដែលមិនគេមិនអនុញ្ញាតឥឡូវនេះគាត់តែយករូបហ៊ុនសែនមកផុសក៏ក្រុមហ៊ុន Facebook បិទដែរវាមិនដឹងយ៉ាងណាទេ គឺគឺគាត់តែខ្ញុំមកដល់អាមេរិកនេះភ្លាមគេបិទរយៈពេល6ថ្ងៃបងអូនឃើញខ្ញុំទើបបញ្ចប់ដើមឡាយកានេះប៉ុន្តែដោយសារអីដោយសារ Facebook របស់ខ្ញុំនឹងផ្លិច អាមួយនោះវាផ្លិចផ្លិចលេខផ្លិចលេខកូដផ្លិច password បើបើសិនតែចាំគឺខ្ញុំអាច line ក្នុង page បានព្រោះខ្ញុំប៉ះពាល់តែ Facebook ទេ Facebook ជីមផានសង្គ្រោះជាតិនេះគឺប៉ះពាល់ដល់អញ្ចឹងទៅអា app មានមួយទៀតខ្ញុំ បាត់ password វាទើបមករកឃើញវាយយកព្រឹកមិញក៏ត្រឡប់មកវិញអញ្ចឹងបានទាំង page បានទាំងអា Facebook admin ហ្នឹងបាទបាទ Facebook admin ហ្នឹងអា admin ទៅ page ហ្នឹងអញ្ចឹងឥឡូវបាន2 ពីខ្ញុំនឹងត្រៀម admin ទៅ page នឹងចំនួន Facebook 2 3ទៀតដើម្បី ជួយ ការពី page របស់ខ្ញុំបាទដើម្បីជួយការពី page មើលហើយខ្ញុំនឹងបង្កើត account ខ្មោចមួយទៀតដើម្បីការពី page របស់ខ្ញុំ ហើយ page របស់ខ្ញុំគឺមាន3មានអឺបាទជម្រាបសួរលោកពូគីវិសាលពូបាទនឹងហើយដូចបងប្អូនអីឃើញលពូអឺគីវិសាលគាត់បាទគាត់ និយាយចំទៅគឺគាត់សកម្មនៅក្នុងស្រុកអញ្ចឹងបងប្អូនដែលមានសមត្ថភាព ជួយដល់គាត់ ដើម្បីអីក្រោយបោះពុំមុខបោះពុំអោអីហ្នឹង គឺជួយគាត់ទៅព្រោះគាត់សកម្មខាងក្នុង បាទអរគុណចាលពូហើយអញ្ចឹងបញ្ហា Facebook ហ្នឹង គឺខ្ញុំអត់បាន live 4 5ថ្ងៃនេះគឺអញ្ចឹងឯងបាទបើសិនតែខ្ញុំធ្វើដូចនៅថៃខ្ញុំមាន app មាន2 3 account អញ្ចឹងទៅគឺងាយស្រួលអឺ បាទខ្ញុំយល់ស្របនឹងគំនិត របស់អ្នកបាទអរគុណច្រើនបងអញ្ចឹងបងឡុងគាត់បានខមមិនហើយរឿងយាយគេហៅយាយឡាំដួយអីព័ត៌មានមិនពិតទេព្រោះរូបនឹងខ្ញុំមើលទៅក៏រូបមិនច្បាស់ទេបាទមិនច្បាស់ហើយព័ត៌មានមិនពិតទេអញ្ចឹងយើងកុំយកមកផ្សាយបាទយើងកុំយកមកផ្សាយកុំយកមក share កុំយកមកផុសប៉ុន្តែនៅលើលោកនេះវាអត់មានអ្វីជាអមតៈទេ បាទអត់មានអ្វីជាអមតៈទេ ហើយកុំរស់នៅណាកុំរស់នៅឲ្យគេពេលរស់នៅឲ្យគេអសេវាស្លូណាមកណាអោណាបាទអីបានខាត់ដែរឃើញ slow slow អត់អូនបាទជីវិតសួរបងរិកសាក់បង បាទរិកសួរឬក៏ slow មិនមែនទេកុំព្យូទ័រដូចឃើញដើរធម្មតាទេបាទកុំព្យូទ័រដូចឃើញដើរធម្មតាបាទកុំព្យូទ័រដូចដើរធម្មតាជំរាបសួរបងរិទ្ធស័កបងបាទអរគុណច្រើនបងហើយបងរិទ្ធជំរាបសួរបងហ្នឹងហើយចឹងរស់នៅកុំអោយគេ គេហៅថាការរស់នៅរបស់យើងនឹងកុំអោយគេគេស្អប់ឲ្យស្លាប់ទៅកុំអោយគេអស្លាប់ទៅអោយគេអាណិតអញ្ចឹងអ្វីលើលោក នេះវាមិនមែនជាអមតៈទេ ឥឡូវយើងចូលរឿងដែលជាពិតពិតជាក់ស្ដែងដូចបងឡុងគាត់បានខមមិនមកអញ្ចឹងគឺបាតកម្មបាទការបាតកម្មនេះខ្ញុំបានសភាតបានត្រៀមហើយ បាទត្រៀមហើយសម្រាប់ចូលរួមប្រឆាំងវត្តមាន ជនប្រជាការហ៊ុនសែននៅលើទឹកដីអាមេរិកនៅកន្លែងសេតវិមានកន្លែងណាដែលហ៊ុនសែនទៅទៅអឺទៅប្រជុំ នៅអង្គការសហប្រជាជាតិក្តីកន្លែងណាក្តីគឺយើងត្រៀមបាទខ្ញុំជឿថាបងប្អូនចូលរួមច្រើនបាទជឿថាបងប្អូនចូលរួមច្រើនចឹងការចូលរួមរបស់បងប្អូននេះគឺយើងចង់បង្ហាញឲ្យ ពិភពលោក និងអន្តរជាតិបានឃើញថាគេស្អប់ហ៊ុនសែនបាទគេស្អប់ហ៊ុនសែនគេស្អប់ពួកផ្ដាច់ការគេស្អប់ពួកកុម្មុយនីសបាទ ហើយឥឡូវហ្នឹងគឺដូចនៅក្នុងស្រុកខ្មែរយើងឃើញថាការសំបាយពុះវិជ្រុលអីជាដើមហ្នឹងគឺយើងមិនហាមគាត់ទេប៉ុន្តែយើងខ្លាចបំផុតនៅហានិភ័យនៃកូវីដការរាលដាលហ្នឹងយើងមើលឃើញទេបាទដូចនៅកាលនៅប្រទេសឥណ្ឌានៅបណ្ដាប្រទេសផ្សេងៗក្រោយពីសំបាយហើយគឺកូវីដអញ្ចឹងពិភពលោកគេចាប់ដើមកំពុងតែប្រមើលមើលដែរហើយគេគេក៏មានគេចុះផ្សាយទៀតថាខ្មែរយើងសំបាយខ្លាំងណាស់ បាទសបាយខ្លាំងហើយយើងឃើញសម្ដេចដេជោយើងស្លៀកខទឹកនោមទៅវាយក្អមអីហ្នឹងក៏យើងបានឃើញដែរអញ្ចឹងគឺផ្ដើមចេញពីអឺសម្ដេចដេជោហ្នឹងឯងគាត់បាទបាទជម្រាបសួរបងរតបាទបាទស្អែកជួបគ្នាបង បាទនៅខាងរតអឺដាឡាស់បាទនៅខាងដាឡាស់មិនមែនរតទេរតតិចសាសប៉ុន្តែនៅកន្លែងដាឡាស់បាទហើយបងដាលេបងនៅចិត្តអីបើអត់រវល់ការងារអីស្អែកជួបគ្នា ប្រហែលជាម៉ោង10ម៉ោង11អីខ្ញុំទៅដល់ទៅដល់នោះពួកខ្ញុំជិះទៅនេះ4ម៉ោងបាទ4ម៉ោងបានទៅដល់4ម៉ោងបានទៅដល់ដាឡាស់កន្លែងក្រុមអ្នកប្រយុទ្ធបាទទៅជួបក្រុមអ្នកប្រយុទ្ធព្រោះយើងបីគ្នា3ខែហើយដែល ក្រោយពីចេញមកប្រទេសក្រុមអ្នកប្រយុទ្ធចេញមកប្រទេសមកប្រទេសរដ្ឋអាមេរិកខ្ញុំចេញមកក្រោយយើងបីគ្នា3ខែស្អែកជួបគ្នានៅកន្លែងនិយាយថាកន្លែងពួកគាត់នៅហ្នឹង ក្បាលស្អែកជប់គ្នាអញ្ចឹងយើងគិតមើលថានៅពេលដែលសបាយនៅក្នុងស្រុកខ្មែរហ្នឹងណាបាទសបាយនៅក្នុងស្រុកខ្មែរហើយយើងមើលរូបភាពជាច្រើនដែលយុវជនអឺអឺដីណតិចសាសជំនាន់ថ្មីអូបងតាលេបងជម្រាបសួរបងហ្នឹងបងបងអឺ ស្អែកប្អូនទៅក្បែរក្បែរបងក្រុមអ្នកប្រយុទ្ធបាទស្អែកហ្នឹងទៅជួបគាត់បាទទៅជួបគាត់យកដងកាមេរ៉ាយកអីទៅជូនគាត់ហើយប្រពន្ធខ្ញុំហ្នឹងក៏វិច្ចសំវិច្ចអីទៅផ្ញើគាត់អញ្ចឹងស្អែកទៅដល់ដាឡាស់បាទជិះឡានពីនេះ4ម៉ោងហើយ4ម៉ោង4ម៉ោងមិនជាបញ្ហាទេចម្ងាយហ្នឹងហើយដល់ថ្ងៃទៅបាតកម្មហ៊ុនសែនប្រហែលជាជាយន្តហោះហើយព្រោះសិត20 30ម៉ោងហើយណោះអញ្ចឹង ខ្ញុំកំពុងតែតំណាក់តំណងបាទតំណាក់តំណងតើនរណាគេស្គាល់នៅទីនោះ ព្រោះខ្ញុំអត់ភាសាអង់គ្លេសមិនចេះអញ្ចឹងតលតែពឹងអ្នកដែលគេនៅទីនោះទទួលបាទទទួលហើយបាទខ្ញុំហ៊ានទៅបើអត់ទេគឺមិនហ៊ានទៅព្រោះយើងវិញប៉ុន្តែมันជាបញ្ហាទេព្រោះខ្ញុំមកពីថៃមកដល់នេះកើតអញ្ចឹងសង្ឃឹមថាថ្ងៃ ទៅបាតកម្មប្រឆាំងហ៊ុនសែនហ្នឹងបងល្ងីបាត់ដំណេអូអញ្ចឹងចាំចាំខ្ញុំរងចាំបង បងចេញមកប្រហែលអីខ្ញុំរងចាំចាំមើលបានជួបបងរ៉ាលេបានម្ដង បាទឆ្កាត់មកពីស្រុកថៃមកដល់បាទឆ្កាត់មកពីស្រុកថៃមកដល់អាមេរិកបាទអត់តាន់បានជួបបងហើយបងជាពិសេសបងឡុងសេងរតនាធ្លាប់ផ្សាយទូទស្សន៍អីជាមួយគ្នាហើយមួយថ្ងៃនេះអត់បានបាទចាំពេលណាទំនេរចាំពោតាំងម៉ូហ្នឹងអត់បានចូលរួមកម្មវិធីជាមួយពួកបងបងម្ដងទេ មានតែកម្មវិធីខ្លួនឯងបាទកម្មវិធី live ក្នុង page និង Facebook ខ្លួនឯងបាទអរគុណច្រើនបងហ្នឹងហើយអញ្ចឹងយើងចូលបន្តិចទៀតយើងឃើញថាកក្រើកនៃស្រុកខ្មែររឿងការសបាយហ្នឹងដូចខ្ញុំនិយាយដដែលដែលអញ្ចឹងគឺយើងអត់ហាមឃាត់ទេនៃការសបាយប៉ុន្តែពេលខ្លះយើងមើលរូបភាពយើងប្រៀបធៀបអារូបភាពបែបហ្នឹងណាបើសិនតែមានហានិភ័យណាមួយផ្ទុះនៃជំងឺ Covid ឬតបាតអី យើងមិនចង់ឲ្យប្រទេសជាតិយើងមាន ការកើតជំងឺហ្នឹងឯងយើងចង់ឲ្យមានការបាត់បាត់រសាពលៀបទៅទៅប៉ុន្តែបើសិននៅក្នុងករណីវាការឆ្លងអានឹងវាជាបញ្ហាមួយសម្រាប់ជាតិសាសន៍របស់យើងបានសម្រាប់ជាតិសាសន៍របស់យើងចឹងអានឹងយើងគិតគូរកន្លែងហ្នឹងដែរហើយចំពោះអឺហ៊ុនសែនវិញចំពោះហ៊ុនសែនក៏មិនមានការអីរៀបចំដើម្បីកុំឲ្យមានការបៀតបៀនបាទបៀតបៀនទៅលើស្ត្រីភេទ អីជាដើមយើងឃើញមានការណាណាមានការលូកអីវាយកប៉េះគូតអីអូមើលទៅវារូបភាពមិនល្អមើលទេ បាទជាពិសេសគឺបរោះបរោះហ្នឹងគឺអឺកាប់គេចំណេញអីខាងដៃជើងដៃដល់អីចឹងទៅ យើងឃើញអារូបភាពហ្នឹងគឺអត់ល្អសោះបាទសម្រាប់អឺ ខ្មែរយើងបាទដែលបង្ហាញឲ្យ ពិភពលោកគេបានឃើញថាការលេងនឹងវាជ្រុលជ្រុះហួសហេតុពេកប៉ាត់ម្សៅប៉ាត់ខ្ជុំប៉ាត់អីហ្នឹងវាវាធម្មតាប៉ាត់ខ្សៅប៉ាត់ខ្ជុំប៉ាត់ដែរយើងអាការលូតលាស់ហ្នឹងយើងឆ្នាំក្រោយយើង ប្រាប់ទៅយើងសបផ្សាយទៅ ណាប៉ះអីលើសកម្រិតដាក់ច្បាប់ដាក់អីច្បាស់លាស់ទៅ អាហ្នឹងល្អបាទបាទប្រមុខដឹកនាំលោកចេះគិតគូរហើយបាទគិតគូរខ្ញុំត្រេកអរបាទខ្ញុំមិនទៅ ប្រឆាំងអាណាផ្កាប់មុខមិនដឹងខុសមិនដឹងត្រូវទេប៉ុន្តែ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកន្លងទៅនឹងវាខ្វះចន្លោះយ៉ាងដែរបើបង្ងើយកតើយ៉ាងដែរថាអូគូវាវាតលតែ31កុម្ភៈអីចឹងទៅដល់ឡាមិនតាន់31ឯណាកើតព្រាតអីចឹងទៅណាអាហ្នឹងអាកាថាអាភាពចន្លោះប្រហោងហ្នឹងអញ្ចឹងខ្ញុំនេះជាអ្នកនិយាយនេះគឺកញ្ចក់ឆ្លោះបញ្ចាំងបាទមិនមែន ជេរងាក់ងាក់ងាក់ងាក់ងាក់ហើយអត់ដឹងទៅតំបន់សខ្មៅទេខ្ញុំប្រាប់ទៅលោកហ៊ុនសែនបាទប្រាប់ទៅលោកហ៊ុនសែនពួកប្រហែលថ្ងៃហ្នឹងខ្ញុំឃើញហ៊ុនសែនហ្នឹងស្លៀកខទឹកនោមទៅវាយក្អមគេបាទវាយក្អមលេងមាត់ទលេមាត់ទឹកអីហ្នឹងគេណាវាយក្អមវាយអីមួយគេហ្នឹងបាទវាយក្អមវាយអីស្លៀកខទឹកនោមហើយប្រហែលថ្ងៃមុននោះឃើញទ្រុតទ្រោមបាទទរនតរីដើរមិនចង់នឹងចំ អាកម្មដើ3ជាន់ក៏ចង់ដួលផង បាទហើយនឹងគឺគេទៅលេងទៅអីហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំចូលរួមសប្បាយជាមួយបងប្អូនប៉ុន្តែក្រុមបងប្អូនទាំងអស់គ្នាអឺនិយាយចង់អារូបភាពហ្នឹងខ្ញុំចង់ឃើញចេះវិញបើសិនអាការសប្បាយហើយនឹងអឯងណាមើលរូបភាពខ្ញុំយកមកប្រៀបធៀបណាមនុស្សគឺទៅយុវជនខ្មែរគឺច្រាត់មែនតេន ក្នុងការសម្បាយនឹងហើយបើយើងមើលរូបភាពនៃយុវជនបាតកម្មនៅប្រទេសថៃណាគឺបាទគឺស្រឡះពីគ្នាមួយការចូលរួមសម្បាយមួយការចូលរួមប្រឆាំងនឹងនឹងហើយវាគិតគូ តែគ្រូសាវាទេអូននីនីអើយហ្នឹងហើយឈ្មោះហ្នឹងឈ្មោះនីនីហ្នឹងបាទយីហ្នឹងគាត់អូគាត់កាន់អីគេ គាត់កាន់កត្រកដូចហ៊ុនដូចប្រពន្ធហ៊ុនសែនដែរប្រពន្ធហ៊ុនសែនដូចកាន់កត្រកនឹងដែរមើលសូមមើលគាត់តិចមើលបាទអូអូហ្នឹងហើយគាត់ប្រហែលជាកាន់កត្រកដូចហ៊ុនសែនហ្នឹងគាត់ខាងខាងហ៊ុនហ៊ុនប្រពន្ធហ៊ុនសែន បាទខាងប្រពន្ធហ៊ុនសែនហ្នឹងមិនឃើញស្ពីកត្រកស្ពីអេទៅបាទជួយឆ្នាំឆ្នាំនេះហ៊ុនសែនបើកដៃឲ្យខ្មែរសបាយមិនប្រណី ភ្លេចការជិះចាប់អាហ្នឹងពេលខ្លះគេពំវក់អញ្ចឹងដែរបាទគេពំវក់អឺមកប្រាវអញ្ចឹងទៅ បាទហើយខ្មែរយើងភ្លេចខ្លួនសបាយថាអូក្រុមការដឹកនាំដូចដូចយាយម្នាក់ដែលដែលនិយាយឌឺដងឲ្យអ៊ុយក្រែននឹងអញ្ចឹងអឺហ៊ុនសេណាតនឹងអញ្ចឹងអានឹងអត់ខុសគ្នាទេបងប្អូនណាអត់ខុសគ្នាទេបាទអញ្ចឹងអ្វីដែលយើងមើលឃើញរូបភាពហ្នឹងណា បើសិនតែរូបភាពប៉ុណ្ណឹងយុវជនប៉ុណ្ណឹងបើយើងយល់ច្បាស់អំពីការជិះចាប់ការធ្វើទុកបុកម្នេញរបស់ហ៊ុនសែនមកលើប្រជាប្រដ្ឋខ្មែរណាហើយយើងងើបយើងឈរបានប្រហែលរូបភាពដូចនៅខេត្តកំពង់ស្ពឺដូចនៅខេត្តកពតហ៊ុនសែនគឺចប់មកជនបដិការហ៊ុនសែនគឺចប់មិនមែនធម្មតាទេបងប្អូនគាត់ឃើញគាត់ឃើញសបាយចឹងហើយហើយឃើញ អឺចូលរួមរាប់ម៉ឺនរហូតដល់សរុបតួលេខខ្លះឡើង6លាននៃណា6លាននៃ3លាននៃតែប៉ុណ្ណឹងណាពិតជាអស្ចារ្យបាទពិតជាអស្ចារ្យអានឹងបើសិនតែយើងប្រើកម្លាំងចលនាផ្លាស់ប្ដូររបបឬក៏មេដឹកនាំផ្ដាច់ការនៅក្នុងប្រទេសណាអានឹងយើងប្រើតែប៉ុណ្ណឹងទៅ3លាន2លានអ្នកអីក្នុងមួយខេត្តអីអញ្ចឹងណា ល្អមែនតើបាទល្អមែនតើអញ្ចឹងបងប្អូន ប្រជាប្រដ្ឋខ្មែរនៅក្នុងស្រុកទាំងអស់គ្នា ខ្ញុំមិនហាមទេរឿងការសុបាយប៉ុន្តែសុបាយចោះកុំអោយតែភ្លេចជាតិនៅពេលដែលគេបើកឲ្យសុបាយយើងសុបាយនៅពេលដែលយើងរងពេលនៅពេលដែលយើងរងគ្រោះយើងទឹកភ្នែកណាកុំកុំកុំភ្លេចអាកន្លែងឈឺចាប់ណាដូចបងប្អូនក៏ខមមិនមកអញ្ចឹងកុំភ្លេចអាកន្លែងឈឺចាប់ណា អូគេប្រកាសឲ្យសបាយសបាយអូដល់តែពេលណា ដល់ពេលស្រូវថោកអឺអឺស្វាយថោកអូដល់ពេលគេយកដី ចាប់ផ្ដើមអូសម្ដេចឌីជោជួយកូនចៅផង កាន់រូបថតស្ដាច់ផងកាន់រូបថតហ៊ុនសែនផងកាន់រូបថតប៊ុនរនីផងកុំធ្វើអញ្ចឹងបងប្អូនត្រូវចាំអាការឈឺចាប់របស់ខ្លួនកន្លងមកនេះណា ហើយការឈឺចាប់នេះយើងបង្រៀនយើងហើយយើងថាឈឺចាប់ថ្ងៃមុនមិនមែនធម្មតាទេពួកអស់ដីអស់ផ្ទះណាអស់ដីអស់ផ្ទះហើយអញ្ចឹងយើងត្រៀមឥឡូវនេះចិត្តបោះឆ្នោតឃុំសង្កាត់គណៈបកភ្លើងទៀនអញ្ចឹងយើងធ្វើម៉េចដើម្បីជាតិដើម្បីខ្លួនយើង ចូលរួមជាមួយបកណាមិនមែនបក បណៈបកប្រជាជនដែល គេអោយសំបាយមកប្រាវហើយចុងក្រោយគេដើម្បីរៀបចំការបោះឆ្នោតអូគណៈបកបោះឆ្នោតឲ្យគណៈបកប្រជាជនអូដើម្បីសំបាយចូលឆ្នាំម្ដងម្ដងសំបាយបើកសិទ្ធិសេរីភាពមកផ្លែតហ្នឹងហើយយើងផ្លិចអាចប់ហើយបងប្អូនអានេះចប់ហើយចឹងខ្ញុំគន់តែការកើរំលឹកក្នុងនាមជាបរដ្ឋខ្មែរម្នាក់ឯងដែលខ្ញុំមកនៅប្រទេស លោកសេរីនេះខ្ញុំបាន ឆ្លងកាត់ប្រមាណប្រទេសដូចជាទៅថៃទៅម៉ាឡេអចុងក្រោយមកឆ្លងកាត់ដូចឌូបៃមកដល់អាមេរិកណាប្រជាជនគេណាប្រជាជនគេមានសេរីភាពរាល់ថ្ងៃគេចង់សបាយថ្ងៃណាក៏បានមិនមែនបើកឲ្យសបាយសបាយដល់ពេលគេអត់បើកឲ្យសបាយកើតទុកយំយេក ត់មានដូចស្រុកខ្មែរណាបងប្អូនខុសគ្នាឆ្ងាយណាខុសគ្នាឆ្ងាយមនុស្សម្នាក់ម្នាក់គេកើតកើតមកគ្រប់គ្នា យើងមិនចង់ មានទុកទេយើងមិនចង់កើតទុកទេយើងចង់មានភាពសុបាយប៉ុន្តែសុបាយក៏មកភ្លេចខ្លួនអាហ្នឹងគឺទស្សនវិពុទ្ធក៏ដូចគ្នាដែរបាទទស្សនវិពុទ្ធក៏ដូចគ្នាដែរគេស្ដាប់ឲ្យស្ដាប់ធម៌ដើម្បីបន្ធូរអារម្មណ៍ ស្ដាប់ធរយល់ណាអានឹងដូចគ្នាណាស្ដាប់ធរយល់ស្ដាប់តដូចគ្នាតែអ្វីដែលយើងត្រូវចាំបាទអ្វីដែលយើងត្រូវចាំនេះលោក ម្នាក់នេះចូលឆ្នាំសបាយអញ្ចឹងឯងនិយាយភ្លើភ្លើខ្ញុំមិនហាមលោកសបាយទេយល់យល់អ្វីដែលលោកចូលមកស្ដាប់ កុំពាក់ពតមកស្ដាប់ ត្រូវយកតែជាមកស្ដាប់យកខូក្បាលមកគិតណាកុំអាពេលហ៊ុនសែនអុយយើងសបាយហើយយើងសបាយនៅពេលដែលយើងមានទុកណាហ៊ុនសែនអត់មកដោះស្រាយអុយឥឡូវដូចករណីក្នុងដូចករណីអញ្ចឹងដូចខ្ញុំលើកឧទាហរណ៍ករណីកោតកោណាកាវល ដោយករណីកម្មករណាកាវើលចឹងពេលកម្មករណាទៅកាវើជួបជុំគ្នាសំដែងមតិធ្វើកោតកោគេចោតថាកូវីដមុននឹងមួយអាទិត្យណាមុនចូលឆ្នាំនឹងមួយអាទិត្យគេចោតថាកូវីដឃើញវាលេះខុសគ្នាឃើញច្បាប់មានស្តង់ដារ2លោកត្រូវបើកខួរក្បាល មកគិត លោកត្រូវយកខួរក្បាល មកគិតកុំមានតែក្បាលអត់ខួរខ្ញុំប្រាប់លោក ណាគុំមានតែក្បាលអត់ខូចូលមកស្ដាប់ខ្ញុំយកខួរមកគិតយល់យើងឃើញទម្លាតខុសគ្នាឃើញច្បាប់ មានស្តង់ដារពីរឯងលោកហើយឥឡូវនឹងកូតកនណាកាវើលហ្នឹងកម្មករហ្នឹងទទួលបានសំណងនៅទទួលបានយុតិធម៌នៅ យើងឃើញទម្លាតខុសគ្នាចូលឆ្នាំមនុស្សរាប់លានណែខ្ញុំចង់និយាយអញ្ចឹង ខ្ញុំចង់និយាយអញ្ចឹងមនុស្សរាប់លានជួបជុំសបាយអ្នកខ្លះគ្មាននឹងពាក់ម៉ាស់ផងកម្មករត្រឹមតែ100នាក់អត់ឲ្យពួកគាត់ជួបជុំទេអភិបាលក្រុងខួងស្រេងចវាយខេតចវាយក្រុងគេចេញបំរាមថា ដើម្បីការពារកូវីដចាប់ពួកគាត់ដាក់ឡានយល់ទេខួរក្បាលលោកមានបើកស្ដាប់ខ្ញុំហ៎ហើយមាន ភ្នែកពិចារណាទេ រហូតយកសមត្ថកិច្ចយកអាញាធរទៅបក្រាបពួកគាត់វាយបោចសក់កញិចបោកតបនឹងដី គ្រប់រូបភាព ដែលយើងទទួលដែលយើងឃើញតែបើលោកអត់ភ្នែកអត់បស្ត្រីអត់ខួរក្បាលសួស្តីបងប្អូនសុផាតនិងបងប្អូនខ្មែរទាំងអស់គ្នាបាទអរគុណច្រើនបងនិយាយត្រូវបាទអរគុណច្រើនណាណាយើងគិតមើលហើយចាំមើលឥឡូវហ្នឹងពួកគាត់អត់តាន់បាន ឥឡូវនឹងពួកគាត់អត់តន់មានអីណាអត់តន់មានទទួលបានសំណងយុទ្ធធរសងសំរុំពីតកែ Nagavel ហ្នឹងឯងអត់ទេមានតែពួកអាញាធរតកាពីណាពួកអាញាធរតកាពីឲ្យក្រុមហ៊ុននឹងការពីឲ្យតកែចំណែកកម្មកកខ្លួនឯងខ្មែរដូចគ្នាណានិយាយតែខ្មែរតែមួយណាអត់ជួយការពីទេយើងមើលកន្លែងហ្នឹង បែរទៅការពារឲ្យក្រុមហ៊ុនទៅការពារឲ្យអុកញ៉ាទៅការពារឲ្យតកែហ្នឹងយើងមើលកន្លែងហ្នឹងម៉ាអូអញ្ចឹងណាម៉ាអូសัตว์ក្របីមិនបានចេះស្ដាប់ភាសាមនុស្សអូនអូបាទប៉ុន្តែខ្ញុំគិតថាបុគ្គលម្នាក់ហ្នឹងលោកម្នាក់ហ្នឹងគាត់នៅ ជា មនុស្សទេព្រោះគាត់សរសេរអសអីមកអញ្ចឹងណាបាទប៉ុន្តែឲ្យបើកគូស្ដាប់ បាទឲ្យបើកខួរស្ដាប់របបហ៊ុនសែនរក កន្លែងសបាយពិតប្រកបមិនឃើញទេបាទកុំអាសបាយបិបបន្លំណាបាទខ្លះក្រោយពីសបាយហ្នឹងជាពាក់ធនីគីគេមិននិយាយមិនមិនដេមដាមឲ្យប្រជាប្រដ្ឋខ្មែរទេប៉ុន្តែភាកច្រើនសឹងតែ90%ក្រោយពីសបាយមួយប្រាវហ្នឹងទៅដើម្បីបន្លប់ ដើម្បីកុំឲ្យ ប្រេះកុំអុយសេតអីចឹងជាដើមទៅសបាយមួយគ្រាចឹងទៅសបាយមួយភ្លេតចឹងទៅប៉ុន្តែក្រោយចូលឆ្នាំយ៉ាងម៉េចធនីគីថ្លៃទឹកថ្លៃភ្លើង ប្រាក់ខែនៅតិចស្វាយអត់លុកអត់ចេញអានោះត្រូវគិតអាហ្នឹងអាអាការរស់នៅប្រចាំថ្ងៃរបស់យើងនឹងត្រូវគិតអាហ្នឹងណាយើងត្រូវគិតអាហ្នឹង មិនមែនសិទ្ធិសេរីភាពនិយាយចំទៅបើសិទ្ធិសេរីភាពពេញលេងយើងចង់សប្បាយកាលណាបានដែរមិនចាំបាច់ហ៊ុនសែនបើកក៏បើកឲ្យសប្បាយក៏សប្បាយហ៊ុនសែនអត់បើកក៏អត់សប្បាយមិនមែនអញ្ចឹងទេណានៅនេះនៅស្រុកនេះចង់សប្បាយមិនក៏បានដែរកុំទៅលើឡាជេរគេរមុខផ្ទះគេទៅបានហើយសប្បាយនេះរំវងរំរែកក្នុងផ្ទះយើងសប្បាយបងប្អូនយើងនេះមើលសេរីភាពនេះនៅក្នុងនៅនៅសហរដ្ឋអាមេរិកនេះ នៅបណ្ដាប្រទេសផ្សេងផ្សេងទៀតក៏យ៉ាងដែរយល់ទេបាទសួស្ដីអូនសុផាតបាទជំរាបសួរបាទនិយាយណាស្ដីអូនសុផាតចូលឆ្នាំនេះសុខសប្បាយអត់បាទខ្ញុំសុខសប្បាយធម្មតាបង បាទអរគុណច្រើនបងណាហ្នឹងអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំខ្ញុំមើលច្បាស់ហ្មងបងប្អូនខ្ញុំថាអាហ្នឹងគាត់នៅហ៊ុនសែនបើកឲ្យសុបាយទេ ឆ្នាំនេះសាមើបើឆ្នាំនេះបើហ៊ុនសែនអត់អត់បើក៏អត់សบายកើតយល់ទេគេនិយាយអំពីច្បាប់គេហ៎มันខុសនឹងកម្មករណា cover ទេគេនិយាយអំពីការរសារកម្លៀតណារូបច្បាប់អភិបាលក្រុងគេចេញអាចរាចរណាហ្នឹងអាបទចម្រៀងមួយសបាយខ្លាយទុកបាទហ្នឹងហើយបទចម្រៀងគេច្រៀងណាគេច្រៀងអញ្ចឹងណាបាទម្នាក់នេះគាត់នៅឯណាទេបាទ អត់អីចាំមើលខ្ញុំប៉ុន្តែខ្ញុំមិនចង់ប្លុកចោលទេខ្ញុំចង់ឲ្យគាត់ស្ដាប់រយកខួរក្បាលខ្លះណាខ្ញុំមិនចង់ប្លុកគាត់ចោលទេនឹងចឹងចឹងសួស្ដីអូនបាទជម្រាបសួរបង បាទបងនៅរតនាអូហេឡូអូនសផាតបាទ good to hear you អរគុណច្រើនបងស្រីបងបងបង ស្រីខលមកខ្ញុំ ខ្ញុំអត់បាន លើកខ្ញុំខលទៅវិញបងស្រីអត់បានលើកម្ដងម្នាក់បងខ្ញុំអត់បានលើកបិទសលេងគាត់បិទសលេងហើយធាក់ទ្វារនៅនេះបាទបិទសលេងបិទសលេងចូលក្នុងនេះបិទបិទសលេងណាអានឹងអញ្ចឹងខ្ញុំអត់ចង់ឃើញអញ្ចឹងទេរូបភាពវាខុសគ្នាពេកណាកម្មករណាកាវលនឹងគាត់ធ្វើធ្វើកោត កោតកម្មហ្នឹងមុនមុនមុនមុនចូលឆ្នាំហ្នឹងមួយអាទិត្យណាអូសបាយអីមានពូអឺឆ្កែតាមមើលតាមវត្តទៀតអូអញ្ចឹងគេតាមមើលណាគេខ្លាចអីដឹងបាទបាទតាមមើលតាមវត្តអញ្ចឹងយើងមើលឃើញកន្លែងហ្នឹងណាវាខុសគ្នាអញ្ចឹងណាអញ្ចឹងបើយើងជាមានបើយើងមានចិត្តយើងជាមនុស្ស អឺយើងបើកដូចមកលោកម្នាក់មិញក៏អត់បើកភ្នែកគាត់អត់បើកខួរអញ្ចឹងគាត់អត់ដឹងទេប៉ុន្តែនៅពេលដែលយើងមើលច្បាស់នឹងភ្នែកយកទៅជាមិនស្ដាប់យកខួរបាលមកគិតយើងឃើញថាខុសគ្នាឆ្ងាយបាទរវាងកម្មករ Nagavel និងនឹងការសបាយចូលឆ្នាំ តែនិយាយមួយម៉ាត់ទៀតណាខ្ញុំមិនហាមគាត់នឹងការសបាយទេ ខ្ញុំមើលឃើញអញ្ចឹងបើសិនតែសុកខ្មែរមានសន្តិភាពមានមេដឹកនាំមានការអភិវឌ្ឍរីចម្រើន ទៅមែនប្រជាប្រដ្ឋមិនមែនសบายប៉ុណ្ណឹងទេបាទពលស្រុកខ្មែរមានវប្បធម៌ប្រពៃណីបនចូលឆ្នាំ បនភ្ជុំបិណ្ឌបនកឋិនទាន បនធំធំតាមប្រពៃណីពុទ្ធសាសនាគឺមានទាំងអស់អញ្ចឹងភាពសบายភាពសบายគឺអឺមួយឆ្នាំយ៉ាងតិច 2ទៅ3ដងបើសិនតែមានមេដឹកនាំ ដែលគេគិតគូរពីផលប្រយោជន៍ជាតិណាហើយសន្តិភាពពិតប្រាកដមិនមានការគៀបសង្កត់ជិះជាន់ពីសម្ពាធអ្នកមាន ទៅធ្វើបាបអ្នកក្រពីអុកញ៉ារំលោភរំពានដីធ្លីរបស់ប្រជាពលរដ្ឋខ្ញុំគិតថាមិនមែនសបាយប៉ុណ្ណឹងទេមិនសបាយបៀបហ្នឹងទេសបាយជាងហ្នឹងហើយយកអត់ឃើញទឹកភ្នែកលហេមលហាមទេ ហើយយើងមានបានដឹងហ៎មុនចូលឆ្នាំមុនចូលឆ្នាំកម្មករណាក៏វល់ទាំងអស់ណាហើយអ្នកដែលថាសបាយឧទាហរណ៍ទៅអ្នកដែលថាសបាយសម្រាប់កម្មករណាក៏វល់ហើយអត់មានការងារធ្វើគាត់ធ្វើកោតកម្មរាប់ខែអត់មានដំណោះស្រាយឲ្យគ្នាទោះតែគ្នាមានលុយអាណាដើម្បីសបាយក្នុងរដូវចូលឆ្នាំ នៅពេលដែលអស់លោកមិនគិតគូរពីពួកគាត់ណាគាត់លុយក៏អត់ចាយ រដូវបនចូលឆ្នាំគឺត្រូវការជូនលុយជូនកាក់ទៅឪពុកម្ដាយទៅលេងស្រុកកំណើតហើយចុះគាត់ធ្វើការអត់ប្រាក់ខែគាត់ធ្វើការគេអត់បើកអោយគេអត់គិតគូអោយដោយកម្មករណាកាវើលអីចឹងសបាយដែរខ្ញុំសួរសបាយដែរហើយមានរូបភាពមួយទៀតដែលខ្ញុំមើលឃើញនៅពេលដែលចូលឆ្នាំអញ្ចឹងសម្រាប់ពលរដ្ឋខ្មែរ សឹងតែ30ទៅ40%ហើយដែលគាត់ឆ្លៀតឱកាសហ្នឹងឆ្លងដែនទៅប្រទេសថៃដើម្បី ចំណាក់ស្រុករកការងារធ្វើគិតថាគិតថារដូវចូលឆ្នាំហ្នឹងគេឡាយសបាយគេនឹងមិនសូវជារឹតបន្តឹងតាមច្រកគាត់ប្រឹងសម្រុកចូលនៅថ្ងៃចូលឆ្នាំហ្នឹងឃើញទេយើងឃើញអារូបភាពទស្សនភាពទាំងអស់ហ្នឹងហើយ យើងមើលតែសឹងខ្លាំងជាមួយយើងសបាយហ្នឹងហើយសួរថាអាអាលោកមេដឹកនាំហ្នឹង ដែលធ្លីខទឹកនោមទៅវាយកូនគោលហ្នឹងណាដែលធ្លីខទឹកនោមខ្ញុំឃើញខ្ញុំឃើញអឺខ្ញុំឃើញឃើញឃើញឃើញពងហ៊ុនសែនវាយទៀតបាទម៉ាតូបាទឃើញពងហ៊ុនសែនវាយទៀតឆ្លៀកខោខ្លីពងវាយទៀតបាទចាំមើលខ្ញុំរមើលរូបភាពនឹងឲ្យបងប្អូនមើលបាទស្លៀកខ ស្លៀកខទឹកនោមខខ្លីពងវាយទៀតបាទពងវាយវាយក្អមបាទភ្នែកទៅខ្វាក់អាពងនោះក៏វាយទៀតដល់អញ្ចឹងយើងយើងមើលអាហ្នឹងយើងមើលអាហ្នឹងយើងយកមកថ្លឹងថ្លែងបងសេហាយើងយកយើងយើងមើលអាហ្នឹងយើងមកសេហាមេដឹកនាំសបាយនាំប្រជាពលរដ្ឋប្រជាពលរដ្ឋសបាយឧទាហរណ៍ដល់ប្រជាពលរដ្ឋ6លានអ្នក16លានអ្នក16លានអ្នកប្រជាពលរដ្ឋសបាយ 4លានឬក៏3លាននេះប៉ុន្តែអ្នកដែលកើតទុក រហូតដល់13លាននេះអ្នកដែលចំណាក់ស្រុកអត់ការងារធ្វើណាបោស្រីក្នុងអារដូវចូលឆ្នាំហ្នឹងហើយក្នុងអារដូវចូលឆ្នាំហ្នឹងបងប្អូនភិកច្រើននិយាយចំទៅពលរដ្ឋខ្មែរអត់មានលុយទេគ្នាខ្ញុំនៅថៃពេលខ្លះធ្វើការ ចំអាខែណាដែលដាច់ការងាយទៀតនៅស្រុកថៃវេទនីអត់មានលុយទៀតមានបានដឹងទេច្រឡំហ្នឹងហើយមេដឹកនាំបានដឹងទេអត់បាទអរគុណច្រើនបងព្រះអាទិត្យបងអូនសុផាតកុំចាំបាច់ខ្វល់ជាមួយពួកអាអត់ខូទេ បាទបងណាសួស្ដីបាទលោកសុផាតបាទជម្រាបសួរបងនេះយើងមើលកន្លែងហ្នឹងហើយសួរតាមេដឹកនាំគិតគូឯងដែលមើលឃើញកន្លែងហ្នឹង អត់តល់ទេសោះណាកុំឃើញអាប្រូបភាពបន្តិចបន្តួចមានអភិបាលខេត្តកពតច្បាយខេត្តកំពង់ស្ពឺគេផុសមកណា គេផុសមកថាអូនេះហើយក្រុមការដឹកនាំសន្តិភាពឆ្លាតវៃរបស់សម្ដេចអគ្គសេនាបតីឌីជោបានមានភាពសុបាយហើយសុបាយ3ថ្ងៃហ្នឹង កើតទុកមួយឆ្នាំណាគេមិនដឹងមិនបាច់ចាំអស់លោកមកផុសទេពលរដ្ឋក៏ដឹងបាទហើយមិន ត្រឹមតែអភិបាលខេត្តអភិបាលក្រុងនឹងអឺផ្សាយថាសបាយក្រមលប់សន្តិភាពប៉ុណ្ណឹងមានអាទេវតាណាពួកទេវតាណាទេវតាសម្ដេចដៃចោដែលរៀបចំ ថតឡាយតាម ទូរទស្សន៍ណា បពុទេវតានោះគេស្ថាអូអេឆ្នាំចាស់ក្រោមការគ្រប់គ្រងរបស់ ម្ចាស់បងមានសុខសន្តិភាពអាទេវតាហ្នឹងគេពួលអញ្ចឹងទៀតណាអាទេវតាហ្នឹងអត់ចុះចុះមកអត់បើក្រោះភ្នែកទេទេវតាម៉ាក់អញ្ចឹងអញ្ចឹងអីបើសផាតនៅចិត្តអីស៊ីដុំខ្ជូងណា ណាអញ្ចឹងសត្វទេវតាពូលមកសេចក្តីសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គសេនាបតីឌីជោមានសុខសន្តិភាពណាហើយក្រោមការមើលថែរបស់ម្ចាស់បងម្ចាស់អូនណាឥឡូវនេះម្ចាស់អូនគេឡើងណាទេវតាពូលពីកុហកអញ្ចឹងអញ្ចឹងអីមកណាអញ្ចឹងបានតែទេវតាអស់នេះគឺទេវតាបពុហ៊ុនសែនទេវតាអត់បើក្របនេះប៉ុន្តែសម្រាប់ទេវតាពិតខ្ញុំនិយាយណាសម្រាប់ទេវតាពិតខ្ញុំគ្រប់ ប៉ុន្តែបើទេវតាមកសូត្រទិសដីសរសើរហ៊ុនសែនបែបនេះគុំថាខ្ញុំប្រមាថគុំថាខ្ញុំពិចទៀនគុំថាខ្ញុំរិះគន់វាខុសពីការពិតយល់ទេណានាងនាងទេវតាវាខុសវាខុសពីការពិតអញ្ចឹងខ្ញុំត្រូវការរិះគន់ត្រូវការនិយាយបើអ្វីដែលទេវតានិយាយមកតើអ្វីដែលទេវតាសូត្រនៅក្នុងអាសភោដែលគេសេឲ្យណាម្ចាស់បងម្ចាស់អួនហ្នឹងវាផ្ទុយស្រឡះពីការពិតអញ ការពិតប្រជាពលរដ្ឋតោកយ៉ាកលំបាក ការងារគ្មានធ្វើលើចម្ពាក់លងាតនីគេ ព្រឹកលងាគេទី ចំណាក់សុករອບលៀនណាណាមិនដឹងហ៎ក្នុងស្រុកចលាចល គ្រឿងញៀនពេញស្រុកពេញភូមិទេវតាបើក្រភ្នែកទេឬណានឹងនិយាយគ្នាច្បាស់បាទទេវតាហ៊ុនសែនចោះមកអ គម្រាមប្រជាពលរដ្ឋកាន់កំភ្លើងអូមិនដឹងតាទេវតាមកអីទេបាទចុះមកកាន់កំភ្លើងកាន់អីមិនដឹងទេវតាមកអីទេណាបងប្អូនមិនដឹងតាទេវតាមកអីទេខ្ញុំមិនដឹងទេទេពធីតាស្រុកខ្មែរកាន់ជើងហ៊ុនសែនមិនធ្វើតាមគេមិនអោយបាទ3ហ្នឹងហើយអានឹងយើងមើលឲ្យច្បាស់អញ្ចឹងណា មើលច្បាស់អញ្ចឹងបាទអញ្ចឹងអ្វីដែលដែលខ្ញុំលើកឡើងមកនេះអ្វីដែលខ្ញុំលើកឡើងហ្នឹងគឺឲ្យបងប្អូនពិចារណាបាទឲ្យបងប្អូនពិចារណា បាទហើយកាលឆ្នាំទៅមិញឆ្នាំទៅមិញខ្ញុំប្រតិកម្មមួយពួកទេវតាហ្នឹងគេប្តឹងគេថាខ្ញុំនឹងអត់គោរពអីណាអឺស្ថាប័នរបស់ការរៀបចំរបស់គេខ្ញុំថាប្តឹងចោខ្ញុំមិនមិនទៅញញើតអីទេបាទទេវតាហាណូយមានទេវតាហាណូយទៀតបាទទេវតាហាណូយទេវតាអីហ្នឹង ត្រូវបោះផាតហើយអត់ខ្វល់ទេបាទអត់ខ្វល់ទេចឹងសរុបសេចក្តីមកវិញ ទី1ពាក់ព័ន្ធទៅនឹងយើងទាំងអស់គ្នា នៅអាមេរិកនេះ បងប្អូនខ្មែរនៅអាមេរិកនេះត្រៀមហ៊ុនសែនមកដល់យើងត្រៀមបាតកម្មបណ្ដេញហ៊ុនសែន សួស្តីបងសផាតសុខសប្បាយទេ ឆ្នាំនេះបងដើរលេងទៅណាដែរបាទខ្ញុំទៅវត្តប៉ុន្តែខ្ញុំទៅវត្តទៅលក់បុកលហុងលក់អីទេបាទលក់បុកលហុងលក់អីចឹងទៅយើងទើបមកដល់ទឹកដីនេះថ្មីចឹងយើងក៏រៀនរកលុយរកអីខ្លះចាំគ្រូសាយើងហើយក៏មួយចំណែកទៅគឺជួយទៅភ្លើងទៀនជួយទៅដល់សកម្មជនដែលរងគ្រោះចឹងទៅចឹងយើងខំព្រោះយើងមិនទាន់មានសិទ្ធិ ពេញលេញក្នុងការធ្វើការងារនៅ សហរដ្ឋអាមេរិកនេះបាទហើយខ្ញុំសម្រាប់ខ្ញុំសុខសប្បាយទេហើយក៏បានទៅជួបបងប្អូនខ្មែរយើងនៅក្នុងវត្តនៅអីនោះគឺច្រើនដែរបាទច្រើនបាទអរគុណបងហើយដូចជាបងប្អូនមិនមានអី comment អីច្រើនទេហើយខ្ញុំ live តិចតិចទៅហើយពូថ្ងៃនេះខ្ញុំ live ក្នុង Facebook ដែរហើយក្នុង page នេះក៏ខ្ញុំធ្វើការ live ដែរអញ្ចឹងខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំត្រៀមអឺចូលរួម បាតកម្មបណ្ដេញប្រឆាំងនឹងហ៊ុនសែនដើម្បីឲ្យពិភពលោកបាន ដឹងបានឃើញថាប្រវត្តិមានហ៊ុនសែនគ្មាននរណាគេពេញចិត្តទេបាទឥឡូវហ្នឹងគឺបងប្អូនខ្មែរទាំងអស់គ្នានៅស្រុកខ្មែរទៅពិចារណាពី គេហៅថាកំលៀតអាការសបាយហ្នឹងហើយអាការសបាយគេអោយសបាយហ្នឹងហើយ អាគេរឹតបន្តឹងហ្នឹង តើវាមានភាព ខុសគ្នាយ៉ាងណាបងប្អូនពិចារណាទៅគឺខុសគ្នាឆ្ងាយសស្ដីសផាតបាច់វិសុនពូនៅខាងកាណាដាបាទបាទវិសុនពូសុខសប្បាយពូបាទក្មួយកាលថៃខលលេងដល់នេះអត់បានពេលដែលបានខលទៅលេងលពូសោះ បាទអរគុណទេវតាអទេវតាបំពាក់បំពន់ទៅដោយ មនុស្សគុំវិជាមិនមែនទេវតាធម្មជាតិទេបាទត្រូវបាទត្រូវអូខេ good សផាតបាទអរគុណច្រើនបងរៀងអ៊ីវភ្នែកទៀតណាខ្ញុំស្មាននេះមើលភ្លើងកុំព្យូទ័រដាក់ភ្លើងខ្លាំងគឺខ្លាំងហើយបាទខ្ញុំមានស៊ីបយោយីបេអង្គុយ live ស្រួលហើយបាទអង្គុយ live បាទ លបានអូបាន49នាទីអត់បាន1ម៉ោងឡើយចាអានខមមិនបងប្អូនតិចសិនបាទបងប្អូនមានអីចំណាប់អារម្មណ៍ចូលរួមទេបងស្រីបងរីសួរបងបាទហើយបងបងដែលធ្លាប់គ្រប់គ្រងប្អូននៅរដ្ឋផ្សេងផ្សេងអត់តាន់បានជួបគ្នាទេនៅឆ្ងាយពីគ្នាពេកបាទលេងនៅនេះអីជីះឡានសិតតែ40ម៉ោង20ម៉ោងអី ពី2ថ្ងៃឯណោះបាទអញ្ចឹងអត់ងាយបានជួបគ្នាទេបើនៅនេះឆ្ងាយពីគ្នា ពីរដ្ឋមួយទៅរដ្ឋមួយលេងកនរដ្ឋតិចសាសនេះបើស្រុកខ្មែរមួយបងប្អូនបាទបើស្រុកខ្មែរមួយអញ្ចឹងវាពិបាកក្នុងការយើងជួបជុំគ្នាប៉ុន្តែទោះបីយ៉ាងណាឆ្ងាយប៉ុណ្ណាថ្ងៃខាងមុខនេះគឺ ទៅហ៎បាទទៅខានបានជួបឯងដូចជាមិនឃើញខមមិនបងប្អូនទេបងប្អូនគាត់នៅអោយបេះដូងអីអីហ្នឹងអសតថៃអរគុណបងប្អូនខ្មែរយើងអរគ្នាបាទខ្ញុំអោយតែមើលភ្លើងយូរយូរគឺអ៊ីវភ្នែកចឹងហ្មងបាទមើលខមមិនចង់ឃើញបាទហើយថ្ងៃនេះក៏មិនមាន ប្រធានបទអីច្រើនដែរមកលើកមកចែកមួយបងប្អូននោះ បាទគុណដូចអត់មានទេណាបងប្អូនណាដូចអត់មានខមមិនអីធំដុំទេហើយក៏អត់មានអីចូលរួមទៀតដែរហើយមួយថ្ងៃនេះយើង អត់តាន់ឃើញហ៊ុនសែនចេញមកឡើយទេ បាទហើយនេះមើលចង់មើលរូបហ៊ុនសែនទេបងប្អូនចង់មើលរូបហ៊ុនសែនគេសប្បាយចូលឆ្នាំហ៎នេះចាំបង មានពេល បង ទៅលេងប្អូន បាទអូអរគុណច្រើនបងរិះសាបងបងរិះសានៅការប្អូននៅថៃឧបត្ថម្ភប្អូនខ្លាំងណាស់បាទ បើមិនជឿខ្ញុំអោយមើលនេះបងបងប្អូនស្រីស្រីមិនចាំមើលគាត់ដែរបាទប៉ុន្តែប៉ុន្តែខ្ញុំអោយមើលឃើញអានេះខ្ញុំដាក់រូបសើចនេះឃើញទេនេះឃើញបាទគេពោចៅទៅលេងសមុទ្រទៅវាយក្អមហើយមើលពងវាចភ្នែកភ្នែកក៏វាចពងវាចមើលបងប្អូនមើល ច្បាស់ចេះហ្នឹងហើយគាត់ផុសក្នុងនៅគាត់ហ្នឹងណាគាត់គាត់ផុសក្នុង Facebook គាត់គាត់ផុសក្នុង page លោការបស់គាត់នេះឃើញហើយអូនឃើញហើយហើយរូបអញ្ចឹងអញ្ចឹងផុសដែរចាំមួយនេះមើលបងប្អូនមើលណាឃើញហើយអូនឃើញហើយស្អីគេហ្នឹង ស្អីគេវីដក្រម ណាណាឆ្កល់អូនទៅជួយទីមើលណាជួយទោះទីមើលណាព្រីធំនេះ យ៉ារីធំវាអត់ឃើញមុខយ៉ាហ៎អើទៅឈឺតាំងពីតាំងពីអីទៅនេះនេះឃើញហ្នឹងស្អីគេនឹងវិវិកងែវងែវបងហ្នឹងជួយ comment ផងបងប្អូន ហេឃើញទេនេះអាហ្នឹងមិនខ្ញុំចេះនិយាយទេអាហ្នឹងគេតែវាយកូនគោលនៅសមុទ្រហើយគេផុសបាទរូបហ៊ុនសែនអីណាប់ផ្ញើឲ្យផ្សាយអីគេនេះក្នុងเพจនេះបាទអរគុណច្រើនបងបងប្អូនទាំងអស់គ្នាអានឹងជួបគ្នាប៉ុណ្ណឹងចោះ ចាំជួបគ្នាស្អែកស្អែកបន្តទៀតម៉ោង10ហើយចូលសម្រានស្អែកធ្វើដំណើរបាទអូមានលោកទៀតហើយលោកអុយបាទឃើញខ្ពើមណាស់អូនសុផាតគេអុយមើលបើឲ្យតែខ្ពើមទេអីបងគេគាត់អុយមើលទេបងបាទ ភ្នែកយូរទៀតបងប្អូនបាទបើកភ្នែក100ទៀតនេះដល់មកហ្នឹងងក់ទៀតបាទជាចុងក្រោយសូមក្រាបថ្វាយបង្គំលា និងជម្រាបលាបងប្អូនទាំងអស់គ្នាចាំជួបគ្នាពេលវេលាឱកាសក្រោយស្អែកស្អែកបន្តទៀតណាអរគុណបាទជួបជាមួយសុផាតញឹកហើយ